មកថ្ងៃនេះគឺប្លែកតែម្ដងបងប្អូន ធ្លាប់តែមើលគេញ៉ាំតាម YouTube ឥឡូវនេះមកសាកល្បងចម្អិនខ្លួនឯងតែម្ដងចំពោះមុខម្ហូបមួយមុខនេះមើលទៅអត់ទំនង តែមើលយូរយូរទៅទំនងនោះគឺឆាក្តៅដួង ហើយចំពោះដួងថ្ងៃនេះខ្ញុំអត់បានទិញអារសយកមកចម្អិនទេបងប្អូនខ្ញុំទិញអាគេក្លាសេរួចហើយណាយកមកចម្អិន ដំបូងខ្ញុំហាន់គល់ស្លឹកគ្រៃជាចំណិតស្ដាងស្ដាងបែបនេះហើយគល់ស្លឹកគ្រៃថ្ងៃនេះខ្ញុំប្រើ ចំនួន5គល់បន្តមកខ្ញុំហាន់រំដេងជាចំណិតឆ្មាឆ្មាបែបនេះ ហើយបន្តទៀតយើងហាន់ម្ទេសចំពោះម្ទេសនេះបងប្អូនអាចដាក់ទៅតាមការចូលចិត្តបាន ហើយនេះគឺជាម្ទេសម្ឡេដែលខ្ញុំហាន់ ឆិតឆិតបែបនេះម្ទេសនេះជួយ នៅពេលដែលយើងយកទៅចម្អិន មានក្លិនឈ្ងុយហើយរសជាតិឆ្ងាញ់ហើយពណ៌ក៏ស្រស់ស្អាតដែរបងប្អូនឥឡូវនេះគ្រឿងផ្សំរបស់យើងរួចរាល់ហើយយើងចាប់ផ្ដើមចម្អិនតែម្ដងឥឡូវនេះខ្ញុំចាប់ផ្ដើមដាក់ខ្ទះឲ្យក្ដៅបន្ទាប់មកយើងយកគល់សក្រីរំដេងស្លឹកក្រូចសើចរបស់យើងយកមករំលីងឲ្យឡើងក្លិនឈ្ងុយហើយនឹងស្រួយបានល្អជាមុនសិន នៅពេលដែលគល់ស្គ្រីរំដេងស្លឹកក្រូចសើចរបស់យើងឡើងពណ៌ក្រហមហើយឈ្ងុយបានល្អហើយ យើងចាប់ផ្ដើមដួសទុកមួយឡែកសិនបន្ទាប់ពីនោះមកទៀតខ្ញុំចាប់ផ្ដើមយកដួងរបស់យើងយក មកបំពងឲ្យឡើងស្រួយបន្តិចសិនទើបយកទៅឆាហើយចំពោះការបំពងដួងនេះផងដែរបងប្អូនអាច បំពងដាក់ភ្លើងកុំតិចពេកកាលណាតិចពេកអាចឲ្យដួងរបស់យើងបឺតជាតិខ្លាញ់អញ្ចឹងហើយយើងដាក់ភ្លើងរបស់យើងមកល្មមមកបងប្អូនបន្តមកយើងទុកដួងនឹងឲ្យឡើងពណ៌រាងក្រហមបន្តិចឲ្យដួងយើងស្រួយបានល្អបន្តិចទើបយើងដួសទុកប៉ុន្តែបងប្អូនកុំទុកយូរពេកអាចនឹងខ្លោចហើយពេលដែលខ្លោចអាចនឹងបាត់បង់រសជាតិរបស់ដួងដែរ ឥឡូវនេះដួងរបស់យើង បានស្រួយបានល្អហើយខ្ញុំដួសទុកមួយឡាយសិន បន្ទាប់មកយើងចាប់ផ្ដើមឆាតែម្ដងដំបូងយើងដាក់ខ្ទះឲ្យក្ដៅមកបងប្អូនហើយយើងដាក់ប្រេងឆាចូលហើយយើង ដាក់ខ្ទឹមសចិញ្ច្រាំចូលកូរច្បល់ចូលគ្នាឲ្យឡើងពណ៌រាងក្រហមបន្តិចហើយក្លិនឈ្ងុយល្អទើបយើងបន្ថែមជាមួយនឹងខ្ទឹមសខ្ទឹមក្រហមហើយម្ទេសហាន់ចូល កូរច្របល់ចូលគ្នាឲ្យឡើងក្លិនឈ្ងុយល្អបន្តិចសិនបន្ថែមជាមួយនឹងប្រេងម្ទេសបន្តិចទៀតរួចហើយយើងកូរច្របល់ចូលគ្នារហូតដល់ខ្ទឹមសរបស់ យើងឡើងឈ្ងុយល្អហើយទើបយើងបានយកដួងមកដាក់ចូលកូរច្របល់ចូលគ្នា ម្ដងទៀតនៅពេលដែលកូរច្របល់ចូលគ្នាសពហើយ យើងដាក់គល់សក្រីរបស់យើងដែលយើង បានបំពងទុកនោះចាក់ចូលគ្នាមកបងប្អូនហើយយើងកូរច្របល់ចូលគ្នាចុះឡើងចុះឡើងឲ្យសពបែបនេះទើបយើងបន្ថែមជាមួយនឹងគ្រឿងទេសផ្សេងផ្សេងទៀតឥឡូវនេះខ្ញុំចាប់ផ្ដើមដាក់ម្សៅស៊ុបខ្នុរចូលបន្តិចស្ករសចេងទឹកត្រីប្រេងខ្យងរួចហើយយើងច្របល់ចូលគ្នាឲ្យសពគ្រឿងមកបងប្អូន នៅពេលដែលសពគ្រឿងហើយខ្ញុំបន្ថែមជាមួយនឹងទឹកអំពិលទុំមួយស្លាបព្រាបាយទៀតចូលហើយយើងបន្តកូរច្របល់ចូលគ្នាទៀតមកឲ្យសព្វល្អមកយើងបន្ថែមជាមួយនឹងម្ទេសម៉ាឡេរបស់យើងដែលយើង បានហាន់ទុករួចហើយនោះចូលមកហើយកូរឲ្យសព្វបន្ទាប់ពីកូរសព្វហើយយើងបន្ថែមជាមួយនឹងទឹកស្អាតបន្តិចដើម្បីឲ្យឆារបស់យើងចូលជាតិបានល្អ នៅពេលដែលយើង ដាក់ទឹកស្អាតរួចហើយបងប្អូនអាចកូរច្របល់ចូលគ្នាម្ដងទៀតរួចហើយទុកឲ្យ ទឹករបស់យើងនឹងរៀងខាប់ល្មមដែលយើងចង់បានហើយបងប្អូនក៏អាចភ្លក់មើលរសជាតិទៅតាមចំណង់ចំណូលចិត្តបានឥឡូវឃើញថារសជាតិក៏ល្មមហើយ ផងដែរខ្ញុំចាប់ផ្ដើមបន្ថែមជាមួយនឹងម្រះព្រឺគឺជាការស្រេច ឥឡូវនេះឃើញថាឆាក្តៅដួងរបស់យើងក៏បានឆ្អិនរួចរាល់ហើយផងដែរចំពោះឆាក្តៅដួងមួយមុខនេះមានក្លិនឈ្ងុយរសជាតិឆ្ងាញ់សោភ័ណភាពប្លែកគឺជាលើកទី1ហើយដែលខ្ញុំបាន លើកយកមក បង្ហាញជូនដល់បងប្អូនទាំងអស់គ្នាអញ្ចឹងបើសិនជាបងប្អូនណាធ្លាប់ញ៉ាំដួងតែញ៉ាំបែបចំអិនផ្សេងផ្សេងមិនតន់ធ្លាប់ ឆាក្តៅបែបនេះបងប្អូនក៏អាចងាកមក ឆាក្តៅបែបនេះសាកមើលម្ដង ហើយវាត្រូវមែនទែនជាមួយនឹងអាជាជារបស់យើងបងប្អូនអរគុណបងប្អូនចំពោះការតាមដានទស្សនាវីដេអូរបស់យើងខ្ញុំកុំភ្លេចជួយ like និង share ដើម្បីទទួលបាននូវវីដេអូថ្មីៗទៀត។